ស្រីស្រងប្រំប្រៃតើស្រីអូនដើរទៅណាអ្នកស្រីត្រង់ប្រំប្រៃតើស្រីអូនដើរទៅណា្រន់តែសួរប៉ុណ្ណឹង តើខាតអស់ប៉ុន្មានមាសមេប្រន់តែសួរប៉ុណ្ណឹងតើខាតអស់ប៉ុន្មានមាសមេ ជាស្រីស្រុកស្រែគ្មានស្រីណានឹងល្អដូចជាជាស្រីស្រុកស្រែគ្មានស្រីណានឹងល្អដូចធំមិនធំហើយស្រីដូចមិនដូចធំមិនធំហើយស្រីដូចមិនដូច ត្រីស្រងប្រាំប្រៃនេះតើស្រីអូនណាទៅណា អ្នកត្រីស្រងប្រាំប្រៃតើស្រីអូនណាទៅណា គ្រាន់តែសួរប៉ុណ្ណឹងតើខាតអស់ប៉ុន្មានមាសមេគ្រាន់តែសួរប៉ុណ្ណឹងតើខាតអស់ប៉ុន្មានមាសមេ ជាតិជាស្រីស្រុកស្រែគ្មានស្រីណានឹងល្អដូចជាតិជាស្រីស្រុកស្រែគ្មានស្រីណានឹងល្អដូចធំមិនធំហើយស្រីដូចមិនតូចធំមិនធំហើយស្រីដូចមិនតូច